មានមកផ្ទះមើលត្រីខ្លួនឯងទេវាស្រឡាញ់ត្រីវាក៏វានៅរស់វាចូលចិត្តត្រីវាណាណាត់គ្នាគ្នាវាអស់ប៉ុណ្ណោះឲ្យពួកម៉ាក់ខ្លួនឯងឲ្យស៊ីរាល់ថ្ងៃគាត់ឯងមកលេងមកលេងគាត់ឯងខិតមិនចេះបន្តិចទៅក្រោយវាក៏បានដែរអើហោអ៊ំចូលមកចិត្តចិត្តតន់មានឱកាសនិយាយមួយកូនទៅហើយធាកាត់ចិត្តខ្លះទៅណាធាណាទៅចូលមកធាចឹងកាន់ដៃនិយាយមួយកូនក៏កាន់ចាស់ កាន់បានតែថ្នមថ្នមណាទៅកូនឯងមើលមកប៉ាម៉ាក់កូនឯងនេះណាត់គាត់គាត់មកពីកំពង់សោមកកូនអូជំងឺវាហ្នឹងនិយាយកូននិយាយមកប៉ាកូនឯងតាមវិញចុកអានផ្លាប់អីយ៉ា សួរវាថាវាឈឺឡើងណាខ្លាំងសួរវាមកនៅឡូវប៉ុណ្ណេះទៅមានបានបាត់បាត់ឈឺណាណៅតែតពាក់ខ្លួនឯងកូនតពាក់គេជាបានតពាក់ទីមរៀបបានទៅហើយ Nè, ngay tao và lo on chưa nữa chứ On này ừ, Không ơi, người chia đó con á Một con con bên lưng nữa Hay còn người người chia mà phải bong bong bên bó Đâu phải bong ná bà tao Hả? អានឹងគ្នាមាននិស័យមួយណាណាមួយណាដឹងហើយយើងអត់អាចកំណត់បានទេកូន ឥឡូវកូនឯងចង់ផ្ដាំអីមួយម៉ាក់ប៉ាកូនឯងចង់ផ្ដាំអីគាត់អ្នកម្ដាយមកកាន់ដៃកូនកាន់ថ្នមណមកចូលចិត្តមកអីចូលចិត្តមកអីចូលមកចិត្តតិចមកនោះកូនឯងនិយាយមកម៉ាក់កូនឯងហ่ะនិយាយមើលមើលថៃមើលអីយោអត់ណាចូលមកនេះណានេះបុកកណ្ដាលនេះ Thôi nè hết Nàng mơ đến đi khỏi Nó khơi nàng hết Thôi nè hết Cô nói phần gì chứ chứ Nó mưa nàng à Nó nàng ngày hai quá ấy mới Bạn nàng mơ nè Bạn nàng mơ, có thể nàng hết យាយយើភូសវណ្ណភូសវណ្ណកូនឯងស្ដាប់អ្នកគ្រូព្យាយាមនិយាយមួយម៉ាក់ប៉ាកូនឯងឲ្យមិត្តភក្តិកូនឯងកូនឯងនឹកពួកគាត់អត់នឹកឯងកូននឹកអត់ឆ្លើយមកនឹក នៅមួយអាទិត្យហ្នឹងណិតគ្នាណាខ្ញុំមិនងើបណាជាចាំទៅចាប់ជាតិមួយគេមួយណាបងប្អូនណាក៏បានដែរគាត់ដល់មើលងើជាណាកូនណាចាំមកវិញណាហ្នឹងហើយមកងើជាចាំមកនៅឲ្យបងមកយើងវិញមកកូនឯងក្ដាយអេកូនឯងមានពាក្យអីចង់និយាយក្នុងចិត្តតែនិយាយទៅប៉ាម៉ាក់និយាយមើលមានពាក្យអី ដែលមុនកូនឯងដែលខ្យល់ស្លាប់នោះកូនឯងបានចង់ផ្ដែផ្ដាំអីទៅពួកគាត់និយាយមកចង់ផ្ដាំអីចង់ផ្ដាំអីទៅប៉ាអត់គ្នាអឡោះឡៃគេនឹកប៉ាម៉ាក់ខ្លាំង គ្នាស្លាប់ទាំងវ័យក្មេងដល់អញ្ចឹងគ្នាពលឹងគ្នាវិលវល់បាទអាយុ15ឆ្នាំតែអញ្ចឹងបានគ្នាវិលវល់ដូចនេះអញ្ចឹងមកទាំងមួយគ្នាឥឡូវខ្លួនឯងនិយាយទៅកាត់ចិត្តខ្លះកាត់ចិត្តណាឥឡូវខ្លួនឯងនិយាយមួយម៉ាក់ប៉ាខ្លួនឯងមើលឲ្យគាត់អស់ចិត្តណានិយាយមកភូសវណ្ណហើយធាទៅកាន់ដៃកូនទៅតន់មានឱកាសទៅកាន់ដៃគ្នាទៅនិយាយដល់ប៉ា ថាប៉ាចាំស្ដាប់គ្នាស្លាប់អាយុ15ឆ្នាំអាណិតគ្នាណាឯសាច់ឡើងតណល់ណល់វាស្លាប់ទៅនិយាយបាបអត់មានលុយចាយអត់អូគ្នាថាក៏ថាមានធ្វើបាបគ្នាទេ ខាងឋានគ្នានោះដែលគ្នាស្លាប់ទៅហ្នឹងក៏ថាមានអ្នកធ្វើបាបទេបើតែដាក់រួយអោយខ្លួនឯងចាយបើតែដាក់រួយអោយរងថ្ងៃហ្នឹងកូនអណត្តប៉ាអត់ប៉ាយំឡើងហើមភ្នែកចុះនោះហើយម៉ាក់ក៏យំឡើងខ្សោះខ្លួនដែរកូនឯងដឹងគាត់ស្ដាយកូនឯងទេតែកូនឯងអាយុខ្លីអញ្ចឹងណា កូនឯងស្លាប់អាយុ15ឆ្នាំសួនឯណាគេទទួលយកបានកូនឯងចង់ឲ្យប៉ាអត់ចង់ឲ្យប៉ាអត់ហាចង់ឲ្យអត់បើចង់ឲ្យនិយាយមកគាត់មកគ្នានេះគ្នា ជំងឺគ្នាផងអាពេលមុនស្លាប់ដល់ចឹងគ្នាបាទបាទគឺយើងយកមើលទៅពេទ្យអត់បានដោយសារវាឈឺឬកាសហ្នឹង មកគុនសៃនឹងជួយព្យាយាមសួរគ្នាមកគុនឯងហ្នឹងគុនឯងនិយាយច្បាស់ច្បាស់បានម៉ាក់ស្ដាប់ បាននិយាយច្បាស់ច្បាស់មកទាញមាត់បងស្រីឯងនិយាយច្បាស់ច្បាស់មកឯងចូលបងស្រីឯងបកើតទៅនេះ cô này trang hộp ấy Dây máu, số đó có mỗi ba mạng con này chăm chú nặt con Hoặc là con này châu chất nhà mấy con À, số bán châu chất nhà mấy Slide mà nhà mày kêu không bạn? Tao bây giờ tôi cho tập câu mòn phong. Trong nhà mày ghê, chả mặn quá mặn tên lên nhà mỏ ngay ơi. Ai ở ngay mặn đặt vai đặt ấy của đây nha, của đây mở hộp, của đây mang hộp đó. Ba nó. ឆ្លើយមួយម៉ែទីមកបានអត់អូបានអត់ទៅបាន បានគ្នាឆ្លើយតែតែគ្នាពិបាកព្រោះជំងឺវាហើយម៉ាក់ដាក់លុយដាក់អីខ្លួនឯងដាក់វិញបានមិនទិសដល់ខ្លួនឯងអត់ដាក់ឲ្យលោកខ្លួនបានតែចេះអទិសបានដល់កូនអត់បុនដែលម៉ែអទិសឲ្យកូននេះបានអត់បានទេកូនបានឆ្លើយលឺមកបានទេបាន ឥឡូវកូនចង់ផ្ដាំអីទៅបងប្អូនទាំងអស់ដែលមកនេះកូនឯងចង់ផ្ដាំអីព្រោះឥឡូវកូនឯងពងចូលរូបបងស្រីកូនឯងបកកើតទៅនេះអូនអញ្ចឹងកូនឯងនិយាយមកចង់ផ្ដាំអីនិយាយមកពីអីក្នុងចិត្តដែលចង់និយាយនិយាយទៅកាន់លោកពុកអ្នកម្ដាយកូនឯងឬបងប្អូននេះដែលគេមកនេះនិយាយមកគ្នាយើងពិបាកនិយាយ ព្រោះដោយសារជំងឺវាកើតវានៅរស់ហើយវាប្រាប់បងតាមមកដល់នេះមើលខាតពួកខ្លួនឯងហើយខាតពួកខ្លួនឯងចូលដល់ផងផងសវណ្ណសវណ្ណផងនិយាយអឺតាំងចិត្តខ្លួនឯងតាំងចិត្តឲ្យកាត់ចិត្តទៅឲ្យខ្លួនឯងផងនិយាយខ្ចីមាត់បងស្រីឯងដែរកំពុងតែចូលនឹងខ្ចីមាត់បងស្រីឯងនិយាយសិនមក នៅលើប៉ាកូនឯងឈ្មោះអីនិយាយលឺបើស្រឡាញ់ប៉ាត្រូវនិយាយលឺប៉ាឈ្មោះអីកូនត្រូវអត់ហើយចុះម៉ាក់កូនឯងឈ្មោះអីត្រូវហើយទៅកូនឯងនិយាយមួយគាត់ទៀតចង់និយាយពាក្យអីនិយាយ អើបើចង់អោបក៏អោបកូនឯងមកដកធូបពីដៃនឹងថ្នមនំហុចឲ្យអ្នកគ្រូមកដកដកធូបមកឲ្យគ្នាក៏លោកគ្នាចង់អោបឪពុកម្ដាយគ្នាជាលោកចុងក្រោយចូលជិតជិតមកហៅថតដាក់ចុះមកក្រមសិនឲ្យគ្នាគេលោកគ្នាចង់អោបនេះដាក់ចឹងដាក់ចឹងដាក់ដូចមិញមកអឺដាក់ចឹងនឹងនេះគ្នាស្លាប់អាយុ15ឆ្នាំអាណិតគ្នាណាធាទៅកាន់ដៃគ្នាចិត្តចូលចិត្តចូលចិត្តទីទៀត thấy khăn đây của khăn nữa con này tê nhà ao thế hay lắm ừ. ấy con nhau hộp ấy con ai gì mới chẳng hộp ấy phải pa mới chẳng ai pa sai này ấy dày lư mà còn dày lư mà dạ chẳng ấy dạ. dạ. là bà ấy đây con ai cho chật can ở ruộng không ផឹងនិយាយតិចយើផឹងនិយាយតិចម៉ាក់ថាមកមើលខ្លួនឯងនរនេះណាគាត់ណាគាត់និយាយប្រាប់ម៉ាក់តិចមើលគាត់ឥឡូវខ្លួនឯងពិបាកដោយសារការនៅរស់ខ្លួនឯងឈឺជំងឺនឹងមែនខ្លួនឯងពិបាកអោះពិបាកអោះអូគ្នាថាពិបាកគ្នាពិបាក គ្នាក៏តូចចិត្តដែរណាត់ណាគ្នាស្លាប់អាយុ15ឆ្នាំនេះអាណិតគ្នាណាហើយសាច់ឲ្យតណុលណុលអាណិតណា80គីឡូជាង បងបងយើងចាំទួលកូនអីវិញណាកូនណាហើយមកនៅឲ្យបងបងយើងវិញណាកូនណាមកអើកូនមកឲ្យបងបងយើងវិញអើមកកូនណាហើយមកឲ្យបងបងយើងវិញមកតើបើនិយាយជាទៅណាកូនណាចាំមកណាកូនណាទៅឲ្យមានជំងឺមានអីទៀតមកលើក្រោយមកល្អស្អាតទៅឲ្យមានជំងឺណាកូនណា Thank you. អត់អីមកមកឲ្យបោកបោកយើងវិញមកដាក់ចាំមើលខ្លួនឯងណាបងណាមកដល់ចាំមើលខ្លួនឯងទៅអីមកឲ្យបោកបោកយើងវិញណាបងណាគ្នាតូចចិត្តណាពេលដែលគ្នាស្លាប់ជាងគ្នាតូចចិត្តណាតូចចិត្តដូចថាគ្នាមិនទាន់បានសងគុណអ្នកទាំងពីរយាយដឹងវាស្ដាយអីអត់ស្ដាយថាវាអត់ទាន់បានសងគុណម៉ែឪ ហើយគ្នាបាយជាឈឺអស់លុយអស់កាក់ម៉ាក់អីចឹងណាហើយដល់ពេលហើយអត់បាន សងគុណម៉ាក់ដល់ចឹងគ្នាឈឺចាប់ព្រលឹងហ្នឹងវានៅវល់វល់គិតរឿងហ្នឹងគិតរឿងថាដូចថាចង់សងគុណម៉ាក់ប៉ាណាវិទ្យាក៏និយាយទៅថាអត់អីទេម៉ាក់ប៉ាគោ ថានៅឋានកូនឯងហ្នឹងណានៅឋានកូនឯងហ្នឹងកូនឯងអឺកង្វល់វល់អីតាំងចិត្តទៅហើយឲ្យព្រលឹងនឹងបានសុខទៅកាន់សុគតិភពបានចាប់ជាតិមកវិញហើយបើដល់និស័យដល់ពេលខាងឋាន គេខាងក្នុងនឹងគេចាត់ចែងអីទៅតាណាហ្នឹងក៏តាម គេទៅនឹងលើបុណ្យកុសលគ្នា មិនមែនថាយើងចេះចង់ឲ្យមកចាប់ជាតិមួយអ្នកនេះអ្នកនោះបានស្រេចចិត្តអត់ទេអានឹងលើប៉ុននិស័យរបស់គេដែរហើយពេលវេលាគេខាងក្នុងណាអើកូនឯងចង់និយាយអីមួយប៉ាម៉ាក់ទៀតនិយាយមកអូនភូសវណ្ណទៅកូនឯងព្យាយាមនិយាយអត់ទាន់មានឱកាសនេះណាគ្រូសុំគេខាងក្នុង បានមកធូកទេណាកូនកូនឯងព្យាយាមនិយាយចង់និយាយអីមួយប៉ាម៉ាក់និយាយកូនឯងឈឺឡើយណា វាថាវាឈឺជង្គង់មកបាច់ហើយកូនមកបាច់ហើយមកបាច់ហើយកូនណាមកបាច់ហើយចាប់អ្នកគ្នាជ្រូកអ្នកណាត់គ្នានេះមើលគ្នាស្លាប់អាយុ15ឆ្នាំណាគ្នាស្លាប់ដោយសារជំងឺ គ្នាមានជំងឺ គ្នាស្លាប់នេះអណិតគ្នាណាទៅនៅខំផឹកណាមកជាណាកូនណាចាំមកវិញណាកូនណាប្រាប់ថាទៅឋាន គេ នឹង ដែលកូនស្លាប់ហ្នឹងណាកូនព្យាយាមអឺនេះទៅព្យាយាមដូចថារក្សាចិត្តឲ្យស្ងប់ទៅហើយបុណ្យកុសលដែលម៉ាក់ប៉ាឬក៏បងប្អូនកូនចៅអត់ទើសទៅហ្នឹងកូននេះទៅកូនទទួលយកទៅណាទទួលយកការអមោទនីបុណ្យកុសលទៅ ហើយកូនកុំគិតកូនកុំអឡោះឡៃហើយកូនចង់ផ្ដាំអីទៅប៉ានិយាយមើលប៉ាមកកូនអណិតប៉ាណាប៉ាយំខ្លាំងណាកូនអើកូនយ៉ាងណាកូនចាំប៉ាទៅអី Cô nay trong gì từ ba gì mà Vậy cả ba mới ấy lắm lắm Vậy không cuốn nữa lắm Đang suy chương, អត់រួយទេអត់រួយកុយដើម្បីមកយកបាយហូបចឹងគេយកអើយយកអើយចឹងអូក៏ได้ដើររួយឲ្យគេយកឲ្យហូបចឹងខ្ញុំទៅវិញជាដាក់ឆ្នាំឲ្យមានតកានឹងហើយតែពេលគាត់នៅរស់គាត់ឈឺអីដល់ពេលស្លាប់ទៅក៏គាត់នៅឈឺអានឹងខ្លះដែរមិនមែនថាអត់ទេ អានឹងតាមកម្មរបស់គាត់បុណ្យរបស់គាត់តែមកដាក់ឆ្នាំដាក់អីឲ្យយើងទៅវិញណាកូនណាដាក់ឆ្នាំឲ្យលេបាក់ពីទៅណាកូនណាវិញដល់បាក់ទៅណាតែចាក់បាក់ទៅមកពីហើយអោយអោយដាក់តែបាក់ទៅមកពីទៅខ្លួននេះទៅពីខ្លួនឯង នៅឥឡូវកូនឯងចង់និយាយអីទៅមួយប៉ាម៉ាក់និយាយមួយប៉ាម៉ាក់ប្រាប់ប៉ាម៉ាក់ដឹងទេមើលគាត់ប្រាប់ប៉ាម៉ាក់ដឹងទេមើលចង់និយាយប្រាប់ប៉ាម៉ាក់ដឹងនិយាយប្រាប់មើលនិយាយមក មើលទៅអាពេលវាចិត្តស្លាប់ហ្នឹងវារឿងពិបាកដកដង្ហើមពេលលឹងនេះត្រូវអូនពេលដែលចិត្តស្លាប់ទៅហើយរឿងពិបាកដកដង្ហើមមកហើយវាធ្វើទុកពិបាកក្នុងខ្លួនអឺហើយគ្នានឹងដឹងខ្លួនឯងស្លាប់ទៀតណាពេលលឹងហ្នឹងដល់ថ្ងៃធ្វើ7ថ្ងៃទៅមិនដឹងនេះពេលវាស្លាប់ភ្លាមភ្លាមវាដឹងទេ ដល់ថ្ងៃធ្វើ7ថ្ងៃអានោះវាដឹងខ្លួនអឺ គេហៅថ្ងៃទី6ទី7ហ្នឹងដឹងដែរដឹងថាវាឈឺនឹងដល់កម្រិតហ្នឹងគ្នាទ្រាំខ្លះអត់ដឹងដឹងវាឈឺជើងហ្នឹងឥឡូវកូនឯងកំតោចិត្តអីណាខ្ញុំអត់ដឹងថាវាឈឺមិនហត់មិនចុះមិនអត់ដឹងសោះអីចុះកូនឯងហេតុអីមិនប្រាប់ប៉ាម៉ាក់កូនឯងទ្រាំធ្វើអីមិនប្រាប់ប៉ាម៉ាក់ថាឈឺនេះឈឺនោះមិនប្រាប់គាត់ហ៎ គ្នាពីតែគ្នាចង់ប្រាប់ឲ្យបាក់ចិត្តខ្លាចម៉ែឲ្យបាក់ចិត្តនិយាយទៅកូនឯងចង់5អីទៅទៀតនិយាយមក ទៅនិយាយសូសូទៅណាត់ប៉ាម៉ាក់ខ្លួនឯងគាត់មកចាំតែណាគ្រូយូរហើយកុំឲ្យគាត់ហត់យកប្រាប់មកប្រាប់ប៉ាណាមិនណាប្រាប់មកប្រាប់ប៉ាមើលប្រាប់មកមកទៅតាមខ្លួនឯងថាអីអត់ខ្លះខ្លះអីប្រាប់មកណាគាត់ថាអីអត់ ណិតគ្នាជួយគ្នាស្លាប់តាំងអាយុ15ឆ្នាំលោកអើយយាយសាច់តណុលណុលណាឃើញអត់ទូរស័ព្ទអីមិនឃើញអត់ឃើញថ្ងៃក៏នេះមកមានមានមកផ្ទះនៅហ៎មានមកផ្ទះលេងហ៎មកថ្ងៃមកដល់ពីរដងវាថាព្រលឹងវាមកមួយថ្ងៃពីរដង លេងមួយលេងឈ្មោះលេងអីអីកុំធ្វើវាខ្លាចទេដឹងនៅកុំសើចវាកុំធ្វើមួយមិនខ្លាចឯមិនមិនមិនខ្លាចឬនៅកូនគាត់ធ្វើមកខ្លាចមកអីនៅទេណាធ្វើមកខ្លាចមកអីនៅទេមកណាបើទេឲ្យលេងជួបមួលមួយមិន ta lên ta lên đi lên cái của ta không biết nó nó không đây gọi bà xe lên mà mà mà mà nhá Ừ, cái này phép thập bị đỏ nó xù đấy chị ờ, cho còn bên bên bên bên thầy bên đây còn đây đó bên thầy thầy còn ai nhớ វាឆ្លាញ់ត្រីវាវាឆ្លាញ់ត្រីវាវាអញ្ចឹងហ្នឹងណាចាត្រីទិញមួយដាទៅវាវាឆ្លាញ់ទៅមើលថែគ្នាផងទៅនោះកូនឯងចង់ផ្ដាំអីទៅអាណាងនេះហ៎ឲ្យវាមើលត្រីឯងនេះអាណាងចូលមកទៅចាប់ឲ្យគ្នានិយាយគ្នាអស់ចាប់កូនទៅចូលមកចូលហ្នឹងក៏បាទ នោះចង់ផ្ដាំអីទៅអាណាងហ៎អ៊ីអ៊ីខាត់សិនអាណាងចូលទៅសិនឲ្យវាផ្ដាំណែបើមៀតវាដូចជ្រូកនេះនេះឲ្យចូលមកនេះនេះពួកម៉ាក់ពួកម៉ាក់វានេះមៀតដូចគ្នាចឹងនេះពួកម៉ាក់គ្នាអាណិតគ្នាណាលោកចាំដៃចាំដៃបាក់នោះប្រាប់ដាក់ចាំប្រាប់ណាអីគេប្រាប់កូនប្រាប់ជួយឲ្យតែអីស៊ីបង anh lên đây anh nhớ អ្នកចូលរូបនឹងបងស្រីវាបកើតហើយពងចូលនឹងប្អូនវាព្រលឹងប្អូនវាចូលបងស្រីវាបកើត វាខ្លាចងាប់ថៃវាý rằng coi nó đã ra con ấy mơ thấy ai coi qua lên con ấy đây lơ của ý mơ thấy nó nó nát ខ្លួនឯងស្រឡាញ់ត្រីនឹងខ្លាំងហ៎ខ្លួនឯងអត់ធ្មត់ទេទៅណា ហើយណាគ្រូក៏សូមអមោទនាបុណ្យជូនទៅដល់ខ្លួនឯងឲ្យខ្លួនឯងណាទទួលបុណ្យកសលហើយសូមឲ្យ ជាតិក្រោយកុំឲ្យអភ័ព្វដូចជាតិនឹងទៀតសូមឲ្យកសលផលបុណ្យជួយណាជួយឲ្យខ្លួនឯងនឹងផុតទុកឬក៏ផុតនៅភាពលំបាកនេះហើយសូមឲ្យម៉ាក់ប៉ាខ្លួនឯងបងប្អូនទាំងអស់ដែលគាត់រទិកសលផលបុណ្យដល់កូននេះសូមឲ្យភូសវណ្ណណាឆាប់បានទៅកាន់សុគតិភព ទៅភូមិឋានដែលមាន ពលឺ ហើយកុំឲ្យអភ័ព្វដូចជាតិនេះទៀតធ្វើម៉េចជាតិនេះកូនវាមានបុណ្យត្រឹមតែប៉ុណ្ណឹងបានកូនត្រូវស្លាប់ក្នុងអាយុ5 10ឆ្នាំនេះវាអស់បុណ្យហើយកូនអញ្ចឹងកូនឯងកាត់ចាត់ហើយកុំវល់វល់កុំអឡោះអាល័យកុំសោកសង្រេងណាធ្វើម៉េចបុណ្យបានតែប៉ុណ្ណឹងអញ្ចឹងកូនឯងទទួលការអមោទនីបុណ្យពីអ្នកគ្រូពីកូនចៅ ពីម៉ាក់ប៉ាកូនឯងហើយព្រលឹងកូនឯងរៀងស្ងប់តិចទៅអានឹងបានកូនឯងអត់សូវជឿចាប់ តើខ្លួនឯងវល់វល់ខ្លួនឯងសំណោះអាឡោះឡៃម៉ែឪច្រើនពេកអាហ្នឹងក៏ដៃពិបាកដែរព្រលឹងគ្នាដូចថាវាពិបាកវាដូចថានឹកម៉ែឪនឹកអីចឹងណាឥឡូវខ្លួនឯងចង់ប្រាប់ឲ្យទៅអាណាងទៀតរឿងថៃហ្នឹងនិយាយវាមើលចង់ប្រាប់អីទៀតអាណាងលឺអត់ Còn ai slide mà kia Như thầy chui ơi thầy về si phong Slide còn Chui mưa ba mà anh phong មើលលឺជើងនៅអាជាណាបងណាចំណៃមើលអាជាទៅមកស្ដាយមកឡើងមកបងបងវិញម៉ាគ្នាធ្វើគ្នាស្ពឹកដៃដៃទៅហើយដៃវាទៅយក អាហ្នឹងការដែលវានៅរស់វាឈឺអាហ្នឹងណាចានៅបដាយឈឺហត់ទៅបាយយំអីអស់ថៃបានមិនប្រាប់គេកូនថៃបានមិនប្រាប់គេកូនឯងថៃបានប្រាប់គេឲ្យគេដឹងនេះបងប្អូនម៉ែឲ្យកូនឯងនៅថៃ ទៅខ្លួនឯងចង់និយាយអីនិយាយទៀតមកនិយាយកូននិយាយមើលនិយាយនិយាយនិយាយអស់ចិត្តខ្លួនឯងហើយចង់និយាយពីអីនៅចង់ផ្ដាំទៅបងស្រីខ្លួនឯងថាម៉េចបង ស្រីដែលពងចូលរូបបងឯងបកើតនេះឥឡូវខ្លួនឯងចង់ផ្ដាំទៅបងស្រីថាម៉េចគុនគាត់ថាខ្ញុំអរគុណគាត់ដែលបងខ្ញុំឲ្យខ្ញុំចូលរូបគាត់ គ្នាស្រឡាញ់បងស្រីគ្នានោះអែលស្រឡាញ់បងស្រីអរគុណប្រាំមីទៅគាត់ទៀតចាំពេលចេញវិញចាំអ្នកគ្រូជួយប្រាប់ឲ្យអូវាចង់ចាប់ជាតិមួយមើលឬជាចាំមិននៅណាកូនណាមើលឬជាចាំមិននៅវិញ វិញគាត់ណាគាត់ចាំមើលវាជាទៅវិញណាគាត់ណា ខ្លួនឯងបាក់កន្លែងណាទៀតបាក់កន្លែងណាទៀតឈឺជើងហើយបាក់កន្លែងណាទៀតការដែលនៅរស់នឹងខ្លួនឯងឈឺកន្លែងណាខ្លះវាថាវាឈឺចកេះវាអូឈឺចកេះមិនយកទៅពេទ្យបានអញ្ចឹងខ្លួនឯងឈឺជើងហើយនឹងចកេះនឹងខ្លាំងហ៎អូបើគ្នាធាត់ពេកចុះអឺ គឺជើងអាចទៅបានគឺជាកេះនឹងវាបាធាវាបាតតបានធាអាមកអីចេញឲ្យគ្នាអោប៉ាគ្នាគ្នាអោប៉ាធាចូលចូលចិត្តទៅសុទ្ធញ៉ាំមកឲ្យមូលទឹកឲ្យអ្នកគ្រូទៀតមូលមូលទឹកអរគុណលោកកូនឯងស្រីទឹកយកទឹកញ៉ាំមកកូន

ហេអានឹងគេទៅឋានគេទេមិនមែនដូចយើងនេះទេគេមានកន្លែងគេឋានគេនោះអានឹងខាងក្នុងគេខាងក្នុងនេះកន្លែងដែលខ្មោចតែគាត់ស្លាប់នឹងគេទៅកន្លែងគេមិនមែនដូចយើងនេះទេ វាញោះវាលេងអាអូនរៀងវាថាត្រែងឲ្យគេអត់ព្រមទេរៀងវាញោះអូនលេងថាត្រែងនឹងឲ្យគេវាថាអត់ទេដូចវាឡាញ់ត្រៃវា xe cho đợi chứ mùi lên đó, lên tàu, lên tàu á Đó Đẹp mặt đẹp ba, bớt tàu á Tàu xe là ghế Chạy chạy tàu à Chạy đỏ à Chạy đập ra nào, lên bán ruộng thấy nó nghe sao tố đạp được đại rồi ơi tô đạp nó thấy nó bục thấy nó ngồi còn đang chín tô nắng so rồi nắng nó nghe rồi em nên tụi tét bay vô gõ chứ nên tụi tét bay vô gõ đâu đâu chồng đâu tét bay đó cần nấu không? Cần nấu không? Bạn đặt tay vui, nó cái bú ấy, ăn, cần đặt tay bay cho nó nó cái. Em không chúa ơi cái hết nè Chẳng tên hâu nè Lâu à Mà chúa đấy chứ mà tôi quay nó thấy nó có lá và mặt đâu mà con con chơi mặt lá nhá Này dạ này, cho mà chúa lên cái ấy Mà đã được ra nhà nó đã coi con ai mới chân nó an nữa đó ในแถวเราเจอเหมือนมันเราไม่มีเราได้ได้น้องอ้าเราตกตะขอยยังงั้นขอได้ก่อนเราตกตะแจ๊กไม่ได้ยังงั้นนะเมียตะแจ๊กไม่นั่งอ่ะเต้าไอ้นั่นตะแจ๊กจะบวยอ่ะเต้าจะบวยดักซานไม่นั่งหัวไหมดักซานไม่หัวมั้ง មិនចេះគួរទៅអើយយោផង cho mà quê ơi thật vô là vô cái ờ cho bà chị vui đã ơi កូនស្រឡាញ់ប៉ាខ្លាំងឯងចង់ថាប៉ាអត់ចង់ចង់មកអោបប៉ាមកចឹងបើកូនស្រឡាញ់គាត់កូនអោបគាត់ជិះលើកចុងក្រោយណាកូនណាអូនណែគាត់វិញអត់ទៅទៅ ហើយកូនឯងចូលចិត្តញ៉ាំអីញ៉ាំនំអីជាងគេចូលចិត្តញ៉ាំនំអីនិយាយមើលកូននិយាយមើលនោះដើម្បីប៉ាទិញដាក់សែនឲ្យចូលចិត្តញ៉ាំនំអីកូន นางเนาะยุ่งนะเยอะๆติดเยอะยุ่งนะ ការេការេស្រងណែទិញបើទៅដល់មកណាចាំចាំមកចាំ

ទៅប៉ែទៅអីមើលជាជើងហ្នឹងក៏មកវិញផងអានឹងខាងក្នុងគេធៀមបាច់ប្រាប់ទេ សំខាន់នៅឋានគេហ្នឹងអូនវាដឹងខ្លួនវាហើយចឹងយើងមិនបាច់ប្រាប់ទេសំខាន់យើងប្រាប់តកូនយើងទៅថាសូមឲ្យកូនពលឹងកូនទៅបានសុខទៅកាន់សុគតិភព ទៅភូមិភូមិឋានដែលមានពលឺហើយសូមឲ្យកូនក៏មកភ័ព្វដូចជានេះទៀត គេនិយាយតែប៉ុណ្ណឹងឲ្យគ្នានេះទៅគេនឹងទៅខាងសុខគេពូបានសុខអូនណាជួយមើលដល់ដល់ឡាយមកប៉ាគាត់ទៅចាប់ទៀតថ្មីណាទៅចាប់ទៀតថ្មីអូ ប្រចាំជាតិថ្មីប៉ាកំប៉ាញ៉ាលុយញ៉ាឲ្យចាយប៉ាតែដាក់លុយឲ្យរហូតរហងឯងខ្ញុំងាយប៉ាដាក់លុយទៅមកទៅតែញោមផងហើយអឺមិនងាយប៉ាដាក់ដល់អោយ Tên đại thầy ơi chứ còn tên ơi. Tao lui tao kêu tên còn đây vô lên từ trai đó. Rồi nó từ trai không? Từ trai rồi. Thở cái đo hủi thở cái vô bay. Đây đo hủi vô lui từ trai thở cái vô bay ấy ơi lui kia đó. Dầm nấy chơi vào bao đi. ចូលកុំក្រៃបណ្ដោះអីណាកូនណាចាំប៉ាជួយចិញ្ចឹមថៃចុះអាមកនេះពាក់មុខហ្នឹងណាមានខ្វះអីខ្វះអីអត់គាត់ខ្ញុំពេកអើមកយកច្រើនណាហ្នឹងហើយតើអត់ទៅអស់ហើយអស់ថ្មីទូរស័ព្ទឡើងអីឡើងឡើងខ្លួនឯងតែចាំរៀបមិនមកដល់ឲ្យទៅឲ្យមិនជឿខ្លួនឯងស្រឡាញ់មិន អីយ៉ាហើយគេតាវាមិនបានឲ្យខ្លួនអីយ៉ាហើយណាទៅបានសុខដែរអីទៅបាន tuyệt nè Tôi quay nhung cho lấy vì con mà mình Có con mình đã thay nhung tay Hay nhung bàn tăng ta Ờ, ơi lấy nhung mà phong anh là tiếp đó អើយម៉ែអីទៅពុនអើយខ្ញុំទៅលឹងខ្ញុំអត់យកទេកូនអើយធ្វើបុណ្យអើយហ្នឹងហើយជាមួយទៅទៅប្រាប់ខ្ញុំតែនឹងតាកូនអត់លឹងខ្ញុំមកពុនពួកអីក៏ប្រាប់តែអត់តែអីអើយអត់តែអើយអីខ្ញុំទេចឹងគាត់ចង់ឲ្យដែរខ្លាចខ្ញុំយកទៅចាយប្តីប្តីចឹងទៅក៏គាត់អត់ឲ្យខ្ញុំ តែពេលខ្ញុំស្លាប់ទាំងទៅគាត់ចិត្តដែរទេមកខ្ញុំគាត់មិនដឹងថាអីឲ្យអីខ្ញុំក៏គាត់ឲ្យទៅមកពណ៌នឹងមកមកទៅទៅពណ៌ឲ្យខ្ញុំទៅអត់ទៅតាមវិញមួយដាក់លុយឲ្យខ្ញុំ100យកដាក់លុយឲ្យ10ម៉ឺនកាន់មិនដឹងឃើញតើឃើញមានក្រាប់100ដុល្លារហើយមានក្រាប់20000ក្រាប់1000ជួយមានលុយច្រើនណាស់គេសុំខ្ញុំខ្ញុំឲ្យគេខ្លះទៅ ខ្ញុំច្រើនពេកខ្ញុំខ្លាចចាយអត់អស់អូគេអ្នកផ្សេងមានសុំគ្នាខ្ញុំមិនចុះលុយប៉ាហងហីគ្នាចិត្តល្អឲ្យខ្ញុំតាយនឹងខ្ញុំបានលុយនឹងទៅទិញនំញ៉ាំហងហីហ្នឹងហើយចឹងកូនចង់ផ្ដាំអីទៅអ្នកផ្ទះកូនទៀតតែអត់ទេផ្ទះ ចាញ់ហើយបាខ្លាំងខ្ញុំអត់ទៅជួយចិនម៉ាក់ទេម៉ាក់ចាញ់ទុកខ្ញុំចោលអាបាមើលខ្ញុំរហូតទៅបែខ្ញុំជួអាចជួនៅបាមើលខ្ញុំរហូតទៅបាម៉ាក់អត់មិនមើលខ្ញុំទេគាត់ថាចិនមើលខ្ញុំណាស់គាត់ខ្លាំងបើប៉ាគាត់គាត់ចិត្តអាចមិនមែនប៉ុន្តែគាត់មើលខ្ញុំរហូតទៅបែខ្ញុំឈឺមិនយំមិនក៏ប៉ាមើលខ្ញុំតែខ្ញុំច្រឡាញ់ប៉ា គ្នាប្រាប់ហ្នឹងណាប៉ាបោតាំងឯបោកាយជិតមិនខ្ញុំមានជំនឿនឹងមកតងឯងខ្ញុំដឹងមកអីហើយដល់ពេលខ្ញុំមិនដឹងមើលជំនឿជិះខ្ញុំមិនដឹងមកអីទៅដល់ពេលខ្ញុំកើតវិញទៅ តែឥឡូវខ្ញុំទៅមើលជំងឺឲ្យជាឲ្យអស់ខ្ញុំមិននៅមួយជាមួយវិញអើយជាមួយចិត្តល្អចឹងគ្នាស្លាប់គ្នាស្លាប់ពីជាតិហើយចឹងស្លាប់អាជំងឺអដែរអដែរហ្នឹងចូលគ្រឿងកំប៉ុងកាត់អត់ឲ្យលុយក៏កាត់អត់ទាខ្ញុំដែរទាខ្ញុំខ្ញុំមកឲ្យក៏គាត់ mình không nhung tay cật ai lời nhung là hô tơ tôi bây nhung phật tung lời cật giờ lời phần na còn còn mình thay nhung tay còn cật xưa nhung thay giờ lời anh tỉa tay đấy thầy giờ lời anh mà nhung phép cật nhung giờ phép phò chứ nhung thay cật thay giờ bảy con thì con cả con mình đây mà chạy chè nhung tay cật ai lời nhung là hô tơ ồ ba ba anh anh á ហើយជួយឲ្យថៃអញស៊ីហងឬហេហើយកុំតោតាំងញ៉ាំពេកដាក់មកពីមកខែមិនហើយកុំតាំងមកខោបានហើយនោះគ្នាផ្ដាមថាមួយខែដូរទឹកត្រីវាតែម្ដងបានហើយអឺតែបើពីទីអរគ្នាមើលដែរតែថ្ងៃក្រោយត្រីនឹងងាប់កុំបន្ទោសគេលឺហ៎បាទពួកអីត្រីនឹងវាអត់អាយុវែងឯងអ្នកគ្រូអូ ប់ហើយអឺវាដឹងហើយមួយងាប់នោះតែឆាកអាធំបុកទូនោះវាអាលងពីលើមិនវាងាប់អូបើអត់បុកអានោះអាលងពីលើវាអត់ងាប់ទេកូននេះឆ្លាញ់ត្រីហ្នឹងបាទខ្ញុំឆ្លាញ់ត្រីយ៉ាងពួកឯងខ្ញុំទិញមកថាខ្ញុំអញ្ចឹងវាមើលពួកឯងខ្ញុំជួយចិត្តវាគាត់ខ្ញុំមើលមើលវាទៅកុំឲ្យខ្ញុំមើលទូរស័ព្ទមកពេកអូ គេថាគ្នាចិញ្ចឹមត្រីទៅ ដើម្បីកុំឲ្យវាមើលទូរស័ព្ទលេងទូរស័ព្ទពេកចឹងកូនរាល់ថ្ងៃ កូនមានខឹងម៉ាក់អីអត់ខឹងទេអត់ខឹងទេកូនណែបាទហើយចុះប៉ាកូនឯងមានខឹងគាត់អត់អត់ខឹងទេខ្ញុំឡាញ់ប៉ាឡាញ់ប៉ាខ្លាំងអ่ะធាអោបគ្នាធាអត់គ្នាអស់ចិត្តអោបគ្នាគ្នាអស់ចិត្ត អស់គ្នាអស់ចិត្តនោះកូនឯងអោប៉ាប៉ាលុបដៃទៅអោប៉ាកូនឯងអោប៉ាគ្នាស្រឡាញ់ប៉ាខ្លាំងវាមានជំងឺទៅមិនចេះប៉ាអើយឃើញណា ទៅទៅការតាសំលុយទៅទៅទៅការតាសំលុយឲ្យតិចឲ្យចាំពាន់10000ទៅទៅឲ្យ10000អស់10000ហើយទៅអានឹងចាយធំដែរហ្នឹងកាលនៅរស់ចាយធំហ่าតែវាចិត្តល្អក្មេងនេះចិត្តល្អនេះវាអាណិតមួយនេះអត់មកអស់បញ្ហាមកនៅជាមួយគ្នាឥឡូវស្លាប់មួយទៅស្លាប់ហើយនៅអានេះ អំណិតម៉ែអូទៅធៀមើលគ្នាទៅបានប៉ុនធៀមើលប្រដៅប្រដៅគ្នាទៅឯងកុំភ្លេចគុណគេណាគេខំចំយើងណាកូនខំមើលប៉ាអើយបើអត់ពីញុំទៅវាអ្នកមើលប៉ាអីម្ដងប៉ាឯងកុំតែវាចេញពីផ្ទះអីខ្ញុំមិនដឹងវាបើខ្ញុំថាវាមិននៅ ទៅវិញតាវាទៅបោះតង់គុណមិនដែរមកទឹកមកប៉ុណ្ណាយ៉ាងអោយមកវិញចើរបស់លេងកូនឯងកូនឯងចូលចិត្តលេងរបស់អីកាលនៅរស់ចូលចិត្តលេងរបស់អីកូនឯងប្រាប់ប៉ាមើលគេលោកប៉ាទិញអីសែនធាក៏មាត់ ទុកឲ្យវានិយាយវិញបានរបស់លេងឯងប៉ាទិញខ្ញុំអត់ឲ្យវិញខ្ញុំចង់បានលេងទៀត អូគ្នាចង់បានឡានបជាវាចូលចិត្តលេងឡានបជាហ្នឹងហើយខ្ញុំបានទិញដាក់អោយតើអោយណាព្រោះអាដាក់អោយទៅកូនកងកូនណាកូនកងគ្នាស្លាប់អាយុ5 10ឆ្នាំអាណិត គ្នាណា កាន់ចឹងគ្នាណាត់គ្នានេះគ្នាស្លាប់អាយុ5 10ឆ្នាំមើលគ្នានេះតែពួកនឹងលេងខូចបាញុំទៀតអឺកណៃដាក់រូបចុះមកវិញមើលអឺណាដាក់ចឹងអឺ គាត់អាយុ15ឆ្នាំស្លាប់អាយុ15ឆ្នាំនេះរូបដាក់ថ្មីឲ្យបាទចឹងអូនឯងក៏នៅផ្ទះថ្មីចឹងឬចឹងចាំយកអាមកផ្លេពីផ្លេដាក់មកឲ្យខ្ញុំនៅនេះទេអាអាទៅផ្ទះថ្មីណាបាទយកអាខ្ញុំដាក់ផ្ទះថ្មីនឹងពីបែបផ្លេទៅចឹង ដាក់ញូរដល់ក្រោយដាក់ដងទុកទឹកអើយតែដាក់នោះណាដាក់ដងទុកទឹកក្រោយចេះហ៎ដល់មកផ្ទះហ៎បានតើយកយកបានយ៉ាងក្រុមនៅឲ្យទៅដាក់ឲ្យហៅគ្នាចំឈ្មោះមកហៅចំឈ្មោះកូនយើងនេះដែលគ្នាស្លាប់នេះថានេះរបស់ខ្លួនឯងមកដាក់ឲ្យកៅអាវអីនេះកូនមកទទួលទៅយើងនិយាយចំឈ្មោះគ្នាអឺកៅអាវកូនឯងដាក់ក្នុងឲ្យកូនឯងខ្លះហើយដាក់នៅផ្ទះខ្លះណា មកផ្ទះក៏មានក៏អាវផ្ទះនៅផ្ទះហើយក៏មានក៏អាវផ្ទះអីសួរថាវាស្រឡាញ់តាអាវពណ៌អីជាងគេសួរវាពណ៌អីទៅអង្គប៉ាយកដាក់ឲ្យពណ៌អីនិយាយមក អាផលអាវានឹងយកទៅដាក់ពុកហុងឲ្យវាក្លាវដាក់មកផ្ទះក្លាវកុំយកឲ្យគេទុកខ្លះទៅតែបើស្បែកជើងអាហ្នឹងក៏ឲ្យគេអស់ទៅអត់ទេស្បែកជើងកុំទុកស្បែកជើងឲ្យគេទាំងអស់ទៅតែបើកៅទុកខ្លះហើយតែគ្រាន់តែបើយើងចែកទៀនដល់អ្នកអត់អត់អីចឹងក៏បានដែរហ្នឹងស្រេចទឹកចិត្តយើងចាស់ខ្លះណាកន្លែងទូយើងណាអឺ អូយទុកឲ្យណាងពាក់អីឲ្យគេណាធ្វើតាមអត់ឲ្យណាងពាក់ទេអណិតណាបងអូនប្រុសមិនគួរណាយុខ្លីអញ្ចឹងទេសូមបងអូនទៅឲ្យបានសុខណាបាទបងអូនស្ដាយណាបានមកមួយប៉ានេះ ខ្ញុំបានធ្វើបុណ្យនៅកងៃបានអូបាដាក់សែនបាដាក់ហាំលោកវេដល់លោកអើវេដល់កងៃដល់ដល់ណាចាស់តែស្វ័យយើងមកចាក់សោក៏ចូលបានដែរអត់ទេចូលបានអត់អីអត់អីទេណា តាមបើខែកក់ណូតាទិញផ្ទះឯងមួយណាធាទិញផ្ទះដាក់ឲ្យវាមួយហើយនឹងទិញឡានឲ្យវា នោះវាឆ្លាញ់ឡានបជានោះតាមបើទិញផ្ទះទិញឡានជាដាក់យកខ្លួនឯងណាតែកក់ណូយដល់ហើយដល់គេខែចូលឆ្នាំម៉ែហ្នឹងណាប៉ាទៅប៉ាយកទៅសែននោះខ្លួនឯងណានៅក្នុងណាហ្នឹងហើយ ខ្ញុំបានតែដូរបាយយកឡានជាហើយនឹងនេះទៅដាក់ឲ្យកណ្ដែងសែននៅធ្នូឲ្យតែផ្ទះមួយហើយយកឡានទៅមួយទៀតដាក់ឲ្យហើយកូនឯងមានផ្ទះមានអីនៅមួយគេណាហើយខោអាវអីប៉ាដាក់ឲ្យទាំងអស់មិនដឹងមានទាំងអស់ចាំប៉ាធ្វើអ្នកអានេះអ្នកអំរើមួយឲ្យកូនឯងទៀតដាក់អ្នកអំរើមួយនៅផ្ទះបោះផ្ទះបោះអីឲ្យណា ខ្លួនឯងទៅជាបាយជំងឺជាបានហើយថានៅឋានគេហ្នឹងខ្លួនឯងពឹងគេទៅខ្លួនឯងចូលចិត្តភ្លើមន់ពងអ្ហ៎ អូហើយដាក់ទឹកស្លូអត់ដាក់អេដាក់ភ្លើងមន់ពងដាក់ទឹកស្លូអីគ្នាផងនិយាយថ្ងៃថ្ងៃនិយាយបាក់សុំលុយតោះនឹងទៅទិញអីញ៉ាត់គ្នាតែគ្នាវាធាត់ពេកផងហ៎ហ្នឹងហើយចូលគ្នាចូលចិត្តនោះអញ្ចឹងកូនឯងចង់និយាយទៀតទេនិយាយអីទៀតទេបើថាអស់កូនឯងចេញពីរូបកាយ បងស្រីខ្លួនឯងឥឡូវខ្លួនឯងចង់និយាយទៀតទេមានទេចាំខ្លួនឯងទៅផ្ទះវិញណាថាចេះពេលចេញពីរូបកាយបងស្រីហ្នឹងទៅផ្ទះយើងវិញនិយាយចេះចេញពីរូបកាយវាជាមួយគាត់ទៅផ្ទះយើងវិញហ្នឹងណាពីឡានទៅមួយប៉ាក៏បានដែរហ្នឹងឯងពីឡានទៅមួយប៉ា ខ្ញុំមានណាគេនៅក្រោយមកខ្លាចគ្នាចេញទៅដួលផ្ងាក្រោយទៅទៅចាំទប់ចឹងធាខ្ញុំអើអូនចេញណាបាទបាទឥឡូវអូនកូនឯងអស់ចិត្តនៅអស់ចិត្តនៅបាទបាទចឹងគាត់ឲ្យតោនោះនោះបានសុខណាកណាដល់បានសុខសុខឲ្យបើងើយជាមកនោះមួយបោចឹងវិញហើយអាថ្ងៃនោះមួយដេមួយកុំវិញហ៎អឺមួយដេហ៎ ខ្លួនឯងស្គាល់នេះស្រាប់ហើយនៅមួយនេះសិនណាញ៉ាំដល់កប់ណូប៉ាទិញផ្ទះឲ្យណាហើយនេះនេះនៅមើលអូនឯងណាគាត់ណាទៅចូលយំទៀតទៅមើលចើគេថាយំចើចើនេះក៏មកយំតែចើយំកុំទៅយំចើហឹមចាំប៉ាដល់គូ5នេះណាមិនយើងមើលចៅហ៎ឥឡូវអញ្ចឹងអូនអស់ចិត្តណាអូនអឺ ហើយអញ្ចឹងអូនឯងចេញពីរូបកាយបងស្រីឲ្យបកើតចុះណាអូនណាហើយសូមអូនឯងទៅបានសុខហើយគិតតែមកទទួលបុណ្យកុសល ពីគ្រួសារពីម៉ែឪបងប្អូនអីនេះបងស្រីអីនេះទៅបុណ្យដល់អូនឯងអូនឯងមកទទួលបុណ្យកុសលលឺហ៎ហើយកុំខូចចិត្តអីណាកុំខូចចិត្តអីគិតថាខ្លួនឯងវាអស់និស័យហើយជាមួយនឹងប៉ាម៉ាក់គ្រួសារខ្លួនឯងហើយអាយុខ្លួនឯងវាបានតែប៉ុណ្ណឹងអញ្ចឹងខ្លួនកាត់ចិត្តលឺអត់កាត់ចិត្តណាភូសវណ្ណ ឆ្លើយមើលកូនកាត់ចិត្តណាគ្នាកាត់ចិត្តអត់បានគ្នាកាត់ចិត្តអត់ទាន់បានទេព្រោះពលឹងគ្នាឃើញបាទកាត់ចិត្តអត់បានទៅមកចាក់ទៀតមកអឺកាត់ចិត្តទៅណាកូនណា កាត់ចិត្តទៅចឹងកូនឯងចេញពីរូបកាយបងស្រីកូនឯងបង្កើតនេះណាកូនណា ចេញទៅណាហើយជួយថែរក្សាសុខសប្បាយរបស់គ្នាលឺហ៎អឺអធិរដល់ដៃពីអូនសិនធិរដល់ដៃពីកូនសិនហ្នឹងហើយហោះឥឡូវណាសូមឲ្យពលឹងអាអូនភូសវណ្ណចេញពីរូបកាយបងស្រីឲ្យបកើតនេះទៅចេញទៅអូនតោះទៅចោះបានទៅចោះអាអូនហែងយកគាត់ទៅក្នុងនេះមើលតោះអាអូនចេញពីរូបកាយបងស្រីឲ្យបកើតនេះណាទៅចោះកូនទៅចោះទៅចោះចេញចោះ វាចេញហើយច្បាច់ដៃច្បាច់ជើងគ្នាទេមកអាណិតគ្នាគ្នាស្លាប់អាយុ5 10ឆ្នាំហ្នឹងមើលមុខវាសាច់ឡើងទៅណុលណុលនេះនៅកុំរ៉ាចាំមើលខ្ញុំហៅមកអូនមកអូនណាមកអូនមកអូនហេបាត់ទូរស័ព្ទសិនមកអូនមកអូនឆ្លើយមកផ្ទះស្មាអីផ្ទះស្មាហៅកូននេះអីនេះមកអូន con anh ngơ má ngơ má ờ bao con em ạ mơn anh thấy bên này zoom nè thầy thầy vậy thầy việt đăng thầy <laughs> phone với châu với sụp à vậy thấy bài zoom nè zoom sau thầy ừ khơi nhận ờ à, chơi phép ạ ពេលស្លាប់ហ្នឹងអាហៀបលើកដាក់មឈូហ្នឹង ៀបលើដាក់មឈូនៅពេលហែទៅភ័យដាក់ចុះមួយកុំយាយវាអត់គ្នាណាមិញហ្នឹងបងអូនអត់អីទេមិញហ្នឹងចាមិញហ្នឹងបងអូនកូនឯងនេះវាចូលរូបកូនឯងហ៎អឺគេគ្នាអត់ដឹងទេនេះបងបងស្រីវាបកើតអ្នកចូលរូបបងអូននេះហើយបងអូននេះគ្នាស្លាប់អាយុ15ឆ្នាំ ចឹងណាគ្រូជូនពរឲ្យកូនចៅទាំងអស់គ្នាសុខសប្បាយណាកូនណាសុខសប្បាយ